មិនមែនសម្ដែងអ្នកលក់ឡានមុខស្រដៀងហ្សូណូច្រៀងលួមលោមសុកសីឡាលីនឡើងស្រក់ទឹកភ្នែករៀបរាប់ទាំងអួតដើមកថាគេនៅចាំបានថា កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី4វគ្គចាត់ audition សប្តាហ៍ទី4កន្លងទៅនេះ លោកគ្រូពេទ្យសង្ហាម្នាក់បានធ្វើឲ្យគណៈកម្មការសុកសីឡាលីនលងស្នេហ៍រហូតពង្វេងវង្វាន់ស្មារតីទោះយ៉ាងណានៅពេលនោះហាក់ដូចជាការលេងសើចដើម្បីបង្កើនបរិយាកាសសប្បាយរីករាយប៉ុណ្ណោះប៉ុន្តែ នៅក្នុងសប្តាហ៍ទី5ឯនេះវិញ អ្នកលក់ឡានម្នាក់បានធ្វើឲ្យតារាចម្រៀងសុកសីឡាលីន ស្រក់ទឹកភ្នែកពិតពិតព្រោះតែបេក្ខជនបាញ់ចំបេះដូងនាងពេកមុននឹងចាប់ដើមបង្ហាញសមត្ថភាពនោះ បេក្ខជនណានវិសាលអាយុ21ឆ្នាំមកពីខេត្តសៀមរាបប្រកបរបរជាអ្នកលក់ឡាន និងច្រៀងផងនោះ បានរៀបរាប់ពីប្រវត្តិដ៏កំសត់របស់ខ្លួន ពេលនិយាយចប់បេក្ខជនមានមុខស្រដៀងនឹងតារាចម្រៀងโซโนម្នាក់នេះ បានលើកយកបទតើបងមានថ្ងៃនោះទេ មកបកស្រាយហើយប្រាប់ថាផ្ញើជូនគណៈកម្មការសុកសីឡាលិនជាពិសេសតាមរយៈបទនេះបេក្ខជនណានវិសាល បានច្រៀងយ៉ាងពីរោះមានទំនុកចិត្តនិងទទួលខុសត្រូវ ពេលច្រៀងចប់តារាចម្រៀងសុកសីឡាលីនរលីងរលោងទឹកភ្នែករៀបរាប់ថា និយាយត្រង់ក្នុងជីវិតខ្លួនក្រៅពីប៉ាម៉ាក់មិនដែលមានបុរសណាម្នាក់ផ្ដល់ភាពកក់ក្ដៅសូម្បីតែបងប្រុសក៏មិនសូវផ្ដល់ភាពកក់ក្ដៅដែរហើយក៏កម្រមានបុរសណានិយាយពាក្យលួងលោមផ្អែមល្ហែមក្នុងន័យលើកទឹកចិត្ត គណៈកម្មការសុកសីឡាលីននិយាយបណ្ដាលជូតទឹកភ្នែកបណ្ដាលទៀតថា ខ្លួនរាល់ថ្ងៃដូចជាមនុស្សប្រុសផងស្រីផង ហើយការរំភើបនេះដោយសារតែបេក្ខជនបាញ់ព្រួយមកចំពេកចំចំណុចដែលខ្លួនកំពុងតែខ្វះខាត និយាយដល់ចំណុចនេះសុកសីឡាលីនរៀបរាប់ទាំងអួលដើមកទៀតថាពេលខ្លះឃើញសេចក្តីសុខរបស់បងកញ្ញា ធ្វើឲ្យខ្លួនរំភើបថាខ្លួនប្រហែលជារឹងមាំពេកមិនដឹង។ បានជាកម្រជួបបរោះណា ដែលចង់ជួយមើលថែក្រោយសុកស៊ីលាលីនរៀបរាប់ចប់គណៈកម្មការម្នាក់ម្នាក់បានលើកសរសើរបេក្ខជនខាងលើ មិនដាច់ពីមាត់ហើយចុងក្រោយ បានសម្រេចផ្ដល់យេស4ដល់រូបគេ ចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ